ផ្លូវចិត្តយើងវារងអតិពលពីរបៀបគិតអន្សំតិចម្ដងតិចម្ដងឧទាហរណ៍ថាបើ អ្នកនឹងជួយចិត្តតូចចិត្តអន់ចិត្តខឹងមលឹកមលើកមួម៉ៅនឹងអ្នកនេះនឹងអ្នកនោះអឺមិនចេះចប់មិនចេះហើយអានឹងអាចមានបញ្ហា ពីដំបូងឡើយទេអត់អីទេ ប៉ុន្តែយូរយូរទៅចិត្តរបស់យើងវាខ្សោយវាស្ថិតនៅក្រោមអំណាចការគិតអវិជ្ជមានហ្នឹងបើនៅក្នុងធម៌លោកហៅថាជាអយោនិសោមនសិការៈការធ្វើទុកក្នុងចិត្តខុសទំនងយូរយូរទៅវាធ្វើឲ្យយើងអត់មានកម្លាំងតតាំងនឹងភាពសៅមងផ្លូវចិត្តហ្នឹងឯង ចឹងបានយើងគួរសំរឿងល្អវិញអឺឧទាហរណ៍ថាយើងចេះអត់ឱនទៅអឺគិតថាមនុស្សវាខុសគ្នាអញ្ចឹងអឺយើងមានសេចក្តីស្រឡាញ់មេត្តាទៅនឹកឃើញថាយើងក៏ចង់បានសុខគេក៏ចង់បានសុខដែរអឺយើង ឃើញគេមានឃើញគេបានយើងអមួយគេទៅមិនច្នៃនិន្ទាទេអឺអានឹងជាការសំឧបនិស្ស័យល្អដែលធ្វើឲ្យចិត្តនឹងវាស្រស់ ធ្វើឲ្យចិត្តនឹងវាសបាយហើយបុគ្គលនឹងបានសុខពេលបច្ចុប្បន្នហើយទៅមុខទៀតក៏បានសុខដែរហើយហ្នឹងឯងដែលយើងហៅថាសន្សំបុណ្យនោះហើយ អាមួម៉ៅក្តៅក្រហាយខឹងចំណែនស្អប់និន្ទាឈ្នាននេះ អានឹងគេហៅសំបាបហើយនឹងពិបាកតាំងពីពេលបច្ចុប្បន្នទៅហើយពេលដំបូងអត់តន់អីម៉ានេះនៅរៀងខ្លាំងអញខ្លាំងអញបកែអញជីអញជន់អញជេអញអីគេចឹងទៅប៉ុន្តែដល់ពេលយូរទៅដេកមិនលក់បក់មិនលហើយ មួម៉ៅក្តៅក្រហាយតបប្រមល់ទួលពធូកើតទៅជាជំងឺផ្លូវចិត្តមានវិបត្តិអានឹងអានឹងលែងបានសោកកាយអឺទោះជាមានទ្រព្យសម្បត្តិឬក៏យើងមើលពីក្រៅទៅគាត់ដូចសបាយប៉ុន្តែខាងក្នុងវាជ្រួលច្បល់វាមានន័យថាអកុសលភ្លើង នឹងវានៅខាងក្នុង ចឹងដើម្បីបានសុខហ្នឹងវាតើតែយើងត្រឡប់អឺគុំសំភ្លើងហើយឲ្យសន្សំអឺកុសលភាពតិចតិជុំអឺមានសតិស្មារតីឲ្យចិត្តនឹងស្ថិតនៅក្នុងកុសលធម៌ឲ្យនឹកដល់គុណពុកគុណម្ដាយគុណប្រតនត្រ័យ នឹកដល់អ្នកដតីក៏សម្លឹងឃើញគេជាកលែងកលែងល្អរបស់គេផងកុំឲ្យមើលតែឃើញគេអាក្រក់អឺហើយមានពេលស្ដាប់ធម៌ធ្វើសមាធិនមស្ការបូជាផ្កាប្រតនត្រ័យធ្វើចិត្តឲ្យត្រជាក់ឲ្យល្អមកជាមួយអ្នកក្បែរខាងកូនចៅអឺ ក្តីប្រពន្ធនឹងមិនទឹះមិនតែងពេកអានឹងយើងបានសក់ដោយសារយើងយើងសបូតទ្របខាងក្នុង ជាកុសលធម៌ភាពតិចតិជុំយើងអត់សូវមិនសមភ្លើងភាពក្តៅក្រហាយក្នុងចិត្តទេអានឹងបានយើងមានសេចក្តីសុខក្នុងជីវិត thank you ព្រំលិខិតបើកើតមកមិនបានល្អដូចគេកុំបន្ទោសម៉ែបន្ទោសឪអីកុំប្តេកផ្ដួលតាមព្រំលិខិតឡើយព្រះព្រំគ្មានពេលមកកំណត់ជោគវាសនាឲ្យអ្នកទេ បើព្រំអាចកំណត់ជោគវាសនាឲ្យមនុស្សលោកបានមែន លោកពិតជាកំណត់ឲ្យបានល្អគ្រប់គ្រប់គ្នាហើយ ព្រោះព្រះព្រំ ជាអ្នកមាន ព្រំវិហារធរដ៏កំពូលមិនគួរណាកំណត់ជោគវាសនាឲ្យមនុស្សខុសខុសគ្នានោះទេតាមពិតទៅ អំពើកម្មដែលអ្នកបានសាង ជាអ្នកកំណត់ជោគវាសនាអ្នក បើកើតបោកក្រទ្រព្យសម្បត្តិមកពីអតីតជាតិអ្នកមានចិត្តកំណាញ់ច្រើន មិនសូវចេះឲ្យទានមិនចិញ្ចឹមមេដាបេដា បើអ្នកមានរូបមិនស្អាតមកពីអ្នកចូលចិត្តខឹងច្រើន បើមានរោគច្រើន ដោយសារធ្លាប់វាយធ្វើបាបគេ កើតមកមានអាយុខ្លីព្រោះធ្លាប់សម្លាប់ជីវិតគេ កម្មចាស់មិនសូវល្អនាំឲ្យជួបរឿងមិនសូវល្អតែអ្នកអាចសាងកម្មថ្មីឲ្យបានល្អប្រឹងប្រែងតស៊ូធ្វើកិច្ចការងារដោយយកចិត្តទុកដាក់រស់រាយរាក់ទាក់ស្មោះត្រង់ ចេះធ្វើបុណ្យកុសលចិញ្ចឹមមេដាបិតាធ្វើទានរក្សាសិលជាដើមបើបានធ្វើកម្មថ្មីល្អល្អច្រើនជោគវាសនាថ្មីក៏បានល្អឡើងវិញដែរអំពើដែលអ្នកបានសាងជាអ្នកកំណត់ជោគវាសនាឲ្យអ្នកកម្មពីអតីតៈ មានអតិពលលើជីវិតបច្ចុប្បន្នរបស់អ្នកមែនតែអ្នកមិនអាចដាក់សេចក្តីសង្ឃឹមទៅលើកម្មអតីតទាំងស្រុងទេ អ្នកមានសមត្ថភាពបង្កើតកម្មថ្មីថ្មីដែលនាំមកនៅជោគវាសនាថ្មីថ្មីបាន កើតមកក្រជាផលនៃកម្មចាស់ រីឯការខ្ជិលច្រអូសជាកម្មថ្មីដែលធ្វើឲ្យអ្នករឹងរឹតតែក្រឡើងក្រឡើងគ្មានព្រះព្រំណាមកចាឲ្យអ្នកក្រនោះទេ សំណាងមកពីពាក្យថាសាងបើសាងល្អច្រើននាំឲ្យមានសំណាងល្អច្រើនបើសាងអាក្រក់ច្រើន នាំឲ្យមានសំណាងអាក្រក់ច្រើន ចូលចិត្តបន្ទោសខ្លួនឯងឬមួម៉ៅជាមួយអ្នកដទៃយូរពេកអ្វីអ្វីដែលកើតឡើង សុទ្ធតែមានហេតុផលរបស់វាបើការសម្រេចចិត្តនោះនាំឲ្យខាតបង់ឬខុសឆ្គងចាត់ទុកថា យើងមិនទាន់មានចំណេះដឹងគ្រប់គ្រាន់ មិនទាន់មានបទពិសោធន៍ល្មមសមរម្យនិងសម្រេចចិត្តឲ្យត្រូវគិតថាវាជាផលបាបចាស់ទៅចោះប្រឹងកែប្រែទៅកុំមួម៉ៅពេកកុំស្ដាយពេកអីព្រោះបើស្ដាយទៅក៏ទៅកែអីមិនកើតដដែលហើយវានាំទៅឲ្យកើតទុកថែមទៀតប៉ុណ្ណោះ អ្នកអាចយកវាជាមេរៀនអ្នកនៅតែណែនាំបុគ្គលដែលគិតថាធ្វើខុសតែក៏គុំជួយចិត្តបន្ទោសគេបន្ទោសឯងដេកមួម៉ៅក្តៅក្រហាយឡើយគុំរស់នៅក្នុងអតីតកាលយូរពេក រៀនដោះលែងខ្លួនឯងឲ្យមានសេរីភាពរឿងណាហួសហើយឲ្យវាហួសទៅចុះខ្មោចងាប់ហើយត្រូវយកទៅកប់កុំគាស់វាបកហាត់អីស្អុយណាស់បើដើរត្រូវសម្លឹងមើលទៅមុខកុំបែកក្រោយយូរពេក ប្រយ័ត្នមានគ្រោះថ្នាក់